ចង់ថ្ងៃនៅឆ្ងាយគ្នាយូរប៉ុណ្ណាក៏មិនអាចរៀបរៀងចិននេះបានប្រៀបដូចមេឃធំជាងសង្មុតដូចបងស្នេហ៍អូនពាក្យស្នេហាធំជាងរឿងគ្រប់យ៉ាងសូមតែម្យ៉ាងឲ្យចិនយើងច្បាស់លាស់បើជាស្នេហ៍ពិតចង់បន្តជីវិតរឿងស្នេហ៍នេះឲ្យល្អ ថ្ងៃព្រួលប្រែដងរំស្រលាញ់ខ្ញុំខ្ញុំក៏ស្រលាញ់មិនតែនិយមនៃស្នេហាខ្ញុំគឺមានសម្រាប់តែអ្នកជោគជ័យតាជីវិតនេះក៏មកបានឲ្យតែម្នាក់សង្ឃឹមថ្លៃកាន់ដៃខ្ញុំជាប់ទោះបីពីភពលោកមិនចង់ឲ្យយើងក្បែរគ្នាបើសិននេះគឺជាទំនាក់ទំនងប្រាកដខ្លាចមានអ្នកទី3ចូលមកឲ្យស្នេហ៍ យគ្នាទូបសក់រុយលាក៏សូទ្រងនាងមកចាំដៃបង គឺក្រុមគ្រួគ្មានថ្ងៃឈុំស្នេហ៍ថ្លៃលូត្រាមានថ្ងៃអូនមិនស្រឡាញ់រូបងឲ្យប្រើកនក្នុងខ្លួនថាចង់ក្បែរបងគ្មានថ្ងៃព្រួលប្រែដល់រំអ្នកស្រឡាញ់ខ្ញុំខ្ញុំក៏ស្រឡាញ់ ជាតើជីវិតនេះកំណត់បានឲ្យតែម្នាក់សង្ឃឹមថ្លៃកាន់ដៃខ្ញុំជាប់ទោះបីពិភពលោកមិនចង់ឲ្យយើងក្បែរគ្នាបើសិននេះគឺជាទំនាក់ទំនងប្រកបខ្លាចមានអ្នកទី3ចូលមកឲ្យស្នេហ៍បាញ់ចង់តែបង ភពលោកមិនចង់ឲ្យយើងក្បែរគ្នាបើសិននេះគឺជាទំនាក់ទំនងប្រាកដខ្លាចមានអ្នកទី3ចូលមកឲ្យស្នេហ៍បាញ់ចំតែបងជឿថាស្នេហ៍ពិនគឺស្ថិត